ថ្ងៃខួបកំណើត39ឆ្នាំពេជ្រសុភាបង្ហាញចិញ្ចៀននៅដៃនាងចេញព្រមទាំងនិយាយថាពិតណាស់ដូចដែលមហាជនពុកម៉ែបងប្អូន បានដឹងស្រាប់ហើយថាពេជ្រសុភា ជាតារាចម្រៀងជើងចាស់មួយរូប ដែលនៅតែទទួលបានប្រជាប្រិយភាពមិនសាបសូន្យនោះឡើយដោយសារតែសមត្ថភាពទឹកដុំសម្លេងរបស់នាងនៅតែអាចបំពេអារម្មណ៍អ្នកស្ដាប់ ឲ្យទួតទុនតាមគ្រប់បទចម្រៀងជាមួយគ្នានេះតារាចម្រៀងស្រីវ័យឈានចូល39ឆ្នាំ អ្នកនាងពេជ្រសុភានៅតែធ្វើឲ្យអ្នកគ្រប់គ្រងលួចសរសើរមិនដាច់ពីមាត់នៅរូបរាងដ៏ស្រឡូន គ្មានសាច់យាធ្លាក់រូបសម្រស់នៅតែក្មេងជាងវ័យថែមទាំងតាក់ទាញគ្រប់ពេលដែលនាងបង្ហាញ ខ្លួនម្ដងម្ដង ចំណែកមុននេះបន្តិចនាយប់ថ្ងៃទី7ខែមិថុនាឆ្នាំ2022 លោកថូមី បានបង្ហោះសារមួយថាយប់នេះនាំគ្នាសុប្រាយខួបកំណើតបងស្រីពេជ្រសោភា Happy birthday sister ពេជ្រសោភាជូនពរឲ្យបងជោគជ័យការងារលុយចូលច្រើនច្រើនសំណាងល្អសម្រស់ស្រស់ស្អាត ថ្ងៃទី9ខែមិថុនាឆ្នាំ2022ចំថ្ងៃខួបកំណើតពេជ្រសោភា ក្នុងវ័យ39ឆ្នាំតារាចម្រៀងរូបនេះបានភ្ជាប់សារខ្លីមួយថា Happy birthday to me ឆ្នាំនេះគឺថាសុំផ្លែកបន្តិចហើយ អ្នកដឹងបានដឹងអរគុណគ្រប់យ៉ាងចំពោះភាពជឿជាក់និងនៅមើលពីក្រោយខ្នងតែងតែឲ្យកម្លាំងចិត្តខ្ញុំលែងមានសង្សារហើយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ